Thank you. បើតើពេលវេលានេះសំរបបអនុញ្ញាតឲ្យមហាជីវបានរៀបចំដំណើរការកាត់សក់ដល់ពលប្រពន្ធប្រិយបានហើយហើយទៀតបាទបាទហើយទៀតបាទអរគុណណាស់ទៀតមហាជីវបានសូមគោរពជឿជំទាវតាបាទឯកឧត្តមលោកជំទាវអស់លោកលោកប្រិយទាំងអស់ចូលរួមតាពុទ្ធរស្មន្តាពុទ្ធសាសនាខ្ញុំប្រកាសណាសូមរដ្ឋាភិបាលគ្រប់ប្រពន្ធជាអង្គម្ចាស់ ទាំងប្រអិននិងប្រព្រឹត្តសូមលោកបង្គំជើងពេញខ្លួននៃគូស្វាមីភក្តិផ្នែកជំងឺតកាត់រូបទាទាធិចក្រៃអបាទព្រមទាំងគ្រោះថ្នាក់និងឧបសគ្គផ្សេងផ្សេងឲ្យវិនិច្ឆ័យសន្តិអសេសតោឲ្យវិនិច្ឆ័យបាត់បង់ទៅចាប់តាំងពីថ្ងៃនេះតារាព្រៀងទៅបើសូមគោះជួយនេះ ដែរមួយទាំងពីរអាចបាត់ដៃសុខដែរប្រស្រីប្រទាំងលោកសម័យស្រីប្រកាសទាំងសងខាងលោកបានរៀបចំនៅពេលហាត់មង្គលការកូនប្រុសកូនស្រីជាពិសេសនៅក្នុងគណៈពេលនេះលោកបានរៀបចំនៅពិធីកាត់សក់ប្រកបសេរីជាព្រះមន្ត្រីដល់កូនប្រុសកូនស្រីហើយនៅខ្វះតន្ត្រីនេះក្រាស់ប្រាក់ដៃជារបស់ជាតិបច្ចិកជាបាទជាអ្នកបើចៅហាក៏សូមធ្វើការបួងសួងដល់ទៅសក្តិទេវរាជដែលជាស្ដេចទេវតា សូមព្រះអង្គចាត់ព្រះវេសកម្មគឺទេវបុត្រទេវធីតាដើម្បីនាំប្រពុតទឹកគឺកត្រៃវាក្រាស់ប្រាក់យកមកជួយលោកពិតាប្រព្រឹត្តជាពិសេសសូមព្រះអង្គចង្កាត់ទេវរាជយកចាត់ក្រុមដូនតន្ត្រីដើម្បីហែហោនៅវត្ថុទឹកគឺកត្រៃវាក្រាស់ប្រាក់នោះយកមកជួយលោកពិតាប្រព្រឹត្តដើម្បី ផ្ទៃចម្បាតនៅក្នុងភូមិគុំរស័យឃុំបលាំងស្រុកបសាបកោបើសិនតែពាក្យណាដែលខ្ញុំបាននិយាយទៅមានពីជ្រុលខុសកន្លះកន្លែងណាទៅសូមអភ័យទោសពីលោកបានសកម្មតតែបន្តមកតភ្លេងនៅក្នុងទីខាងទៅ កាវត្តភូមិវត្តបោភូមិសាលាកំរើកអេតរៀបរៀបរាជធានីនគរអេមិនអីទេបើអញ្ចឹងតំណាងទេវតាបានប្រែកាឡារួចបាច់ស្លាច់អស់ទៅហើយគ្រឿងគ្រឿងកាត់លេខកើតលេះនោះគួរលើចប់ទៅមិនអីទេបើអញ្ចឹងខ្ញុំជាតំណាងឲ្យទេវតាដូចនេះមុននឹង ដីដល់ថ្លៃថ្លាក៏មហាទេមហាមន្ត្រីដែលជាធិបតីដល់ថ្លៃថ្លាយ៉ាងទៀតគោរពលោកនេះបាន មនុស្សចាក់ទៅម្នាក់ម្នាក់ទម្លាក់អំពាកតម្រូវរោគតែនៅរូបស្អាតចម្រាំកលេចដូចខ្ញុំបាន เข้าตะไปจากตรง តន័យខ្លួនហេមើលតើអើញញឹមជីបអូយជីបអូយតែក្នុងពោះអូយអូយភ័យអូ បីដងថាទៅគុកខែក្រោយថ្ងៃនេះភពទៀតសម្បត្តិអូកូនប្រុសកោផាណាអេគេទូនឹងដាំកលយ៉ាងណីអាយ៉ាលោកវិបាសំព្រឹមនៅដល់នេះមិនសិនហើយអរគុណដល់ខាងក្រោយពុកដឹង จิหารติ ទូទៅលោកមហាសេដ្ឋីចាអេតែរាយព្រឹកបានរៀបសុភិកពលការនៅខណ្ឌកណ្ដាលនេះក្រាស់ប្រាក់លើទឹកយកទុកដើម្បីយកទៅកាត់ទុកជំរាបទៅដល់កូនប្រុសកូនស្រីរបស់លោកតានៅក្នុងពេលវេលាថ្ងៃនេះមើលទេវតាបានប្រែកាឡារួចហើយទៅមើលនៅទេទេវតាអឺមើលមិនចាំទៅប្រែកាឡាអឺពីពីទៅទីកន្លោអឺអឺអ្នកទេវតា បើអញ្ចឹងថ្ងៃរសៀលម៉ោង3ដាស់កន្លែងយើងគិតថាកូនប្រុសកូនស្រីលោកមេបាមហាសម្បត្តិរួមចាំកន្លែងត្រាស់ប្រាក់នៅទឹកចុកទុកដើម្បីយកទៅកាត់សក់ជំរាបទឹកដល់កូនប្រុសកូនស្រីអស់នោះមិនអីទេបើអញ្ចឹងទេបាគិតថាកូនធ្វើដើម្បីជុំជាកន្លែងនេះត្រាស់ប្រាក់យកទៅជូនផងពាក្យសម្បត្តិក្នុងលោកមហាសេដ្ឋីដោយសេចក្តីប្រាថ្នាបើអញ្ចឹងអាត្មាអញនឹងចាប់ដើមព្រាអ្នកមោតស័កពីវិទ្យា សម្មាសម្ពុទ្ធសាសអានោះទេវតាដាក់ពុទ្ធសាសពេលរៀបតរហាក់តសម្មាសម្ពុទ្ធសាសតើជុំយាយយាយដាក់ពុទ្ធសាសពេលរៀបតរហាក់តសម្មាសម្ពុទ្ធសាសអមកពេលពុទ្ធផាត់ផាយផាត់មកឆ្ងាយសមជុតជាតៃនេះក្រាស់ក្រាស់ ទៅដល់ណានៅនៅកាច់តែបន្តិចចម្រៃសក់បន្តិចបន្ទីនៅចម្រៃអានោះទឹកអបរតមិនអត់យកទៅជម្រាបបន្ទើឲ្យប្រអប់ណាមមិនតែនឹងទីក្រាចិត្តតក់ឲ្យលោយស្អាតនេះជាកម្រិតតកអស់កែអស់រោមតែអញ្ចឹងណាសិកដាក់អូនតោះយើងគិតថា13ថ្ងៃរសៀលដល់ ผู้บอกไปนะก็เอ้ยจะว่าที่โลกูว่าจ้าโลกจะี่ยาวหาไม่ไป้าเมือเจาตายก็ต่อยจะเกิดผู้ดำังก็ไปโอ้ មិនទាន់ដល់កន្លែងមហាចិនមួយផែទៅអីនេះណាទីឡាហោះហោះហោះចិនលើស្វៀតនេះស្វៀតប្រាក់នេះអឺកន្លែងដែលអឺលោកវិបាអាប្រុសវិបាអាស្រីស្អីទេបើយ៉ាងទៅស៊ូទៅម្ដងខាងមុខទីឡាបែអឺអាគូទៅដាក់ញោមទៅព្រឹកមកអត់អួយសំណាក់ក្រាបប្រតិបត្តិរបស់លោកថាចាអឺ លោកខុសពាក្យសម្បត្តិពីហើយមានលោកមហាសេដ្ឋីតាមបានឬក៏ពីពលតាដល់កូនក៏ស្ដីនៅម្ដងនេះមែនទេអ៊ំបាទខ្ញុំអ៊ំអូតាមបានលោកទៅទីនិយាយបានបាទនៅម្ដងនេះអូនៅនៅនៅម្ដងមកទីពីនៅបាត់កណ្ដាលយើងខ្លះខ្លះសេតទឹកទៅចោះទឹកដើម្បីយកមកកាត់សក់ទៅវិញទៅដូចចាពិតជាមានធ្វើប្រេងកម្លាំងកាត់ផ្លូវទៅទៅបាននេះអ៊ំបាទទៅបានទៅបានបាទដល់ទៅបាទអង្គការស៊ីម៉ាក់ឲ្យបោះចោលហើយបងប្រាប់ បើយ៉ាងទៅដាណោបានកូនកំឡោះកូនប្រុសកូនស្រីក៏បណ្ដឹងថាណាមួយជាកូនប្រុសណាមួយជាកូនស្រីនេះសង្ស័យនេះកំដាលហើយយកទៅមកទេវតាប្រមើដើរនឹងជិតមើលតាំងឡើងចាំចាំដល់ទៅដល់ចូលលោកទូកោភពសម្បត្តិហើយវារៀបអភិពីរកែមិនទេរៀបតែមិនហើយរៀបហើយអាហ្នឹងគេគូសាប់សាប់គេអឺណា បើចឹងទីណាសុំ email ទៅសុំលោកបានអត់ពេលសំសំយើងយើងអឺទូទៅមកបាទគេទីសោះដែរទេទៀតទៅណាគឺខាងអត់ទៅយើងហើយណាទៅទីណាបើចង់ទូអំណាចទទួលដល់ទូមហាសេដ្ឋី ដូចខ្ញុំបានអីមកបានអីចូលមកទៅជួបទៅកន្លះទៅមកនេះជាលោកមហាសេដ្ឋីទេបាទតែមែនទេខ្ញុំបានមិនថាខ្ញុំនេះខ្ញុំមហាសេដ្ឋីតាមសេចក្តីថាខ្ញុំនេះក៏ជាអ្នកបម្រើលោកមហាសេដ្ឋីដែរបាទខ្ញុំខ្ញុំមហាសេដ្ឋីបាទដូចជាទេវតានេះដូចជានេះបម្រើខ្ញុំទេវតាដែរបាទ លឺថាកូនប្រុសស្រីផងទៀតសម្បត្តិរបស់មហាសេដ្ឋីនេះនៅប្រាក់បន្តាយមានប្រាក់ប្រាក់ដើម្បីយកមកកាត់ចោលឲ្យព្រះមន្ទិលដល់ពេលវេលាឥឡូវនេះទេលោកបាទចេះជួបបាទនេះគឺជាអ្នកផ្លូវចៅមហាជាអ្នករៀបចំពិធីព្រះមង្គលការកូនប្រុសកូនស្រីលោកមហាសម្បត្តិហ្នឹងបាទជាបាទក៏បានធ្វើការបួងសួងដល់ព្រះគណៈទេវរាជដែលជាស្ដេចទេវតាសូមឲ្យព្រះអង្គនឹងចាត់ប្រវេសកម្មគឺទេវបុត្រទេវតាដើម្បីនាំនៅវត្ថុទឹកគឺជាប្រៃនេះប្រាស់ប្រាស់ឥឡូវនេះអ្នកទាំងពីរនេះប្រហែលជា ទេវបុត្រទេវធីតាហើយយើងតាមមើលណាក៏អត់ចាប់មករួចទេវធីតាដល់ទេតាអូចឹងណាបាទជាតំណាងជាតំណាងបាទជាតំណាងប្រអិនហ្នឹងទៀតហ៎តំណាងប្រអិនបាទជាព្រះជាព្រះប្រអិន ហើយជាកន្លែងវាក្រាស់ប្រាក់នឹងទឹកកញ្ចក់ទឹករបស់ដល់វាតម្លៃកាត់ទៅជាសេរីជាដីកាត់ទៅគុំផងឡើងទៅជាដល់មន្ត្រីកាត់ទៅមន្ត្រីទៅជាកាទៀវធំណាលើកន្លែងនេះបាទកាត់ឲ្យក្រុមក្រុមទៅកោរួចចាយកាត់ឲ្យឡាយហើយឆាប់អាប់ដីឬក៏កាត់ឲ្យយើងយើងឆាប់ជួបកន្តាតាមើលត្រៃសុំអាចទៅប្រសិទ្ធភាពអត់ឡៃលោកមហាបាទតែគឺបន្តជាទេ